A few inches later អា Hello សួស្តីទាំងអស់គ្នាសួស្តីគុំមកកាន់ខ្ញុំបាទ V ថ្ងៃនេះផងដែរគឺខ្ញុំមកធ្វើវីដេអូមួយគឺដូចខ្ញុំបានដាក់ thumbnail នៅខាងដើមវីដេអូអញ្ចឹងអានេះគឺធ្វើការ prank ហ្នឹងអានេះអញ្ចឹងបើអ្នកមកធ្វើមិនទាន់ subscribe បាទសូមមេត្តាជួយចុច subscribe លើ channel របស់ខ្ញុំបាទអ្នកមួយផងបាទអូខេណាគ្នាអញ្ចឹងខ្ញុំសូមនិយាយចំពោះ channel ខ្ញុំមួយ គឺ channel ខ្ញុំគឺខ្ញុំធ្វើការ post លេងស្គាល់តាមទូរស័ព្ទផងហើយនឹង ធ្វើជា vlog លេងសบายសบายចែកជូនដល់អ្នកគ្នាបងអញ្ចឹងអ្នកមកថ្មីមិនទាន់បាន subscribe សូមពឹងជួយ subscribe ដើម្បីខ្ញុំឆាប់បាន 10k ឆាប់ឆាប់ហ្នឹងហើយហើយអូខេអរគុណច្រើនហើយខ្ញុំនឹងធ្វើការផុសភ្លេងបន្តបន្តទៀតហើយនឹងធ្វើការអឺចេញជា vlog ហ្នឹងហើយគ្នាចឹងឥឡូវមកខាត់ពេលរយូយើងទស្សនា prank ទាំងអស់គ្នាទាំងអស់ហើយ Mm-hmm. ឡូប្រូចុះបីប្រូអញញ៉ែសង្សារខ្ញុំចាហឹមអាម៉េចទេអាម៉េចអាយនិយាយប្រូចុះមិនប្រូអញញ៉ែសង្សារខ្ញុំចាអញមិនចេះអញខ្លាចវាដឹងប្រូប្រូមិនប្រូអញញ៉ែសង្សារខ្ញុំចាប្រូមិនប្រូអញញ៉ែសង្សារខ្ញុំចាអូខេអរគុណឥឡូវធ្វើការប្រេងបាទប្រេងឆាតទៅ អូខេយើងមើលវាតបអត់ចាំទាំងអស់គ្នាចុះអត់តបចឹងហើយហើយប្រឯឈ្មោះថា ប្រដូចហ្នឹងមែនអឺហើយប្រឯឈ្មោះថា ប្រកូចហ្នឹងមែនមកញ៉ាយសង្សារខ្ញុំចឹងហ៎ ធ្ងន់ណាស់អាអត់តាមណាមិញងាយទេមិនអត់តាមលើប្រដៅលើលើប្រហ្នឹងហើយវាកាយមែនទេហេយ៉ាងម៉េចប្រអញញ៉ែសង្សារខ្ញុំចឹងចាណែណែថាខ្ញុំញ៉ែ ណាគេថាម៉េចគេប្រាប់ប្រងប្រូកាខ្ញុំនិយាយប៉ុណ្ណឹងប្រូភ័យហត់ណាអូមើលដើរហត់ដល់ណាបោកស្ងួតណាស់ខ្ញុំរត់តាខ្ញុំភ័យណាហើយហើយចង់ខ្ញុំ អើយអើយមានគេមកប្រាប់ខ្ញុំដែរប្រហែលនោះសុកសុកខ្ញុំអីកញ្ញាសង្សារខ្ញុំអញ្ចឹងណៃប្រាប់មិនធ្វើមុខភ័យអញ្ចឹងអត់មានធ្វើភ័យទេអើយយល់ណាប្រូនិយាយមក ប្រូនេះស្រែកចៃមកប្រូមីអឺចោលម្ដងចាដឹងអីប្រូអើលេងមែនតើប្រូជាប្រូដឹងប្រូតិចពេកអើយខ្លៃពេកវិញអូសែបរយអាយចាយចាយមានដឹង chạy mới đăng lấy nha thấy à mấy thấy à thấy à thấy à anh nó cây khó hay bao gì chẳng chẳng thêm anh này ta là hôm bà nói thu cặp prem ăn cho con chồng cô gà tu sẵn bà dạ, bye bye hãy complete subscribe nè mỗi xong một con